មើលមើលមើលទៅរូបក្មេងនោះដូចដូចដូចជាធ្លាប់ឃើញនៅនៅឯណាបើបើបើជើងមើលមើលមើលរូបក្មេងនោះនៅក្នុងក្នុងខ្សែកជើងយើងជើងនឹងឆាប់រកក្មេងៗនេះឃើញជើងជើងនឹងឆាប់ឲ្យគេត្រឡប់ត្រឡប់ទៅផ្ទះគេវិញប៉ុន្តែបើបើ យើងយើងមើលរូបរបស់គេអត់អត់សុំគេអត់អត់ល្អទេអញ្ចឹងអញ្ចឹងដាស់គេសិនអ្នកអ្នកអាអ្នកអូយមិនបានទេបើ គេគេដឹងខ្លួនគេគេច្បាស់ជារោគឬមិនខានទេតែបើយើងមើលមើលរូបរបស់គេហើយយើងយើងពុកអីគេវិញក៏មិនអីដែរណោះ យណាឲ្យអង្គទេមិនមកឲ្យអង្គទាំងមិនជាម្ដាយរបស់គេទេណាខ្ញុំជាម្ដាយរបស់គេអត់ទេខ្ញុំខ្ញុំក៏កូនកូនកូនរបស់ខ្ញុំទេណាទោះជាមេជាអ្នកចិញ្ចឹមក៏នៅតែជាកូនរបស់ខ្ញុំដែរអត់ទេទេអើកូនខ្ញុំមកវិញមកអើកូនកុំកុំចូលកុំទៅខ្ញុំទៅណាសោះណាអើឲ្យខ្ញុំមកវិញមកឲ្យកូនខ្ញុំវិញមកខ្ញុំទៅ Ờ, con mình punya mama ờ, con tặng cho mình mà Con con đó Tặng cho con tặng Con tặng cho tên á Con tặng Con tặng con tên á Ai ờ, con tặng Ai con tặng cho mình mà Ai con tặng Con tặng Con tặng Con tặng Con កុំខំតអូនម៉ែម៉ែម៉ែយ៉ាងណាកុំខំតអូនខ្ញុំនៅនឹងតែម៉ែកុំកុំកុំកុំខ្ញុំមានតែណាចောင်းម៉ែណាម៉ែកើតអីកុំតអូនកុំកុំតូចនៅនៅនៅទីនេះទេម៉ែម៉ែម៉ែម៉ែម៉ែឃើញគេចាប់កូនតូចទៅកូនកូនតូចអត់អត់ទៅណាចោលម៉ែទេ គុណគុណតូចគុំតិនអាចោម៉ែណាណាខ្ញុំមានតិនអាចោម៉ែណាខ្ញុំមិននឹងតាតែតែតែម៉ែម៉ែម៉ែឃើញគេគេចាប់គុណតូចយកទៅអគឺម៉ែយល់សពអាក្រក់ទៅនឹងឥឡូវម៉ែភ្ញាក់មកម៉ែឃើញកូននៅចំពោះមុខម៉ែអត់ខ្ញុំមានតាណាចង់ម៉ែណា អត់អត់អត់ទៅអត់ទៅណាទេណូបាទមិនទៅណាចោលម៉ែម៉ែចឹងម៉ែឆាប់សម្រាប់វិញទៅណាម៉ែងើបពាក់កណ្ដាលទ្រាចឹងខ្លាចម៉ែឈឺអត់អត់ទេគុណគុណអូចម៉ែម៉ែម៉ែអត់ដេកដេកទេមេពេលពេលម៉ែដេកម៉ែម៉ែម៉ែម៉ែខ្លាចម៉ែម៉ែក្រោកមកម៉ែម៉ែអត់ឃើញគុណតូច កូនកូនតូចម៉ែម៉ែម៉ែម៉ែម៉ែសុបនៅអង្គុយអង្គុយអង្គុយមើលមុខមុខកូនតូចណាណានៅកូនតូចណាអឺឥឡូវចេះទៅម៉ែសម្រានទៅណាចាំខ្ញុំនៅកណ្ដោម៉ែពេញមួយយប់អញ្ចឹងពេលដែលម៉ែភ្ញាក់ពីណាម៉ែឃើញកូនពេលហ្នឹងប៉ណ្ណឹងបានអត់ចាំម៉ែសម្រាប់តា សម្រាប់ទៅណាចំកូនជាមួយពេលម៉ែអាយគេងទៅចាំកូនបំពេដៃម៉ែទាំងទ្វេធ្លាប់ថ្នាំងធ្នមកូន តាំងពីនៅតូចម៉ែស្រឡាញ់កូនម៉ែដូចជាក្បូនឆ្លងកូនដល់ត្រើយ ឲ្យគាត់ស្វាងស្អែកបងតនីអត់អូនចង់ឲ្យបង ជូនម៉ាក់ទៅពេទ្យភ្នែកសិនបានអត់បានចាំបងឆ្លៀតជូនគាត់តែម៉ែម៉ែកុំយកដៃញីភ្នែកចឹងទៀតណាម៉ែណានេះឃើញអត់ព្រោះដៃរបស់ម៉ែមានទូលី ចឹងបើសិនជាម៉ែញីភ្នែកភ្នែកម៉ែកាន់តែឈឺណាតែតែតែតែអាភ្នែកម៉ែនោះវាវាចេះតែឈឺណាឈឺណាកូនតូចអញ្ចឹងលើក្រោយពេលដែលម៉ែឈឺភ្នែកម៉ែប្រើកសែងមួយដែលស្អាតយកមកញីភ្នែកមកក៏បានដែរម៉ែម៉ែធ្វើមុខអីចឹងម៉ែអត់សុខចិត្តមែនទេម៉ែម៉ែម៉ែចង់ឲ្យតូច នៅជាមួយនឹងម៉ែពេលដែលកូនតូចអត់អត់នៅម៉ែម៉ែម៉ែភ័យណា ម៉ែខ្ញុំទៅណាចោលម៉ែបាន បើម៉ែខ្ញុំស្អាតយ៉ាងហ្នឹងណាកូកូតូចម៉ែឥឡូវយើងទៅរកនំប៉័ងហូបអីម៉ែម៉ែមកចង់នំប៉័ងជាមួយនឹងកូនតូចណាបាទណាណា នេះហើយហើយជួយហងជួយហងគេគេណាជួយហងគេគេគេគេគេចាប់ខ្ញុំគេចាប់ខ្ញុំគេគេខ្ញុំគេចាប់ខ្ញុំគេគេគេតាមចាប់ខ្ញុំគេចាប់ខ្ញុំគេគេឲ្យខ្ញុំទៅរកគុណទេគេឲ្យខ្ញុំទៅរកគុណទេឲ្យជួយផងជួយផងជួយផងខ្លាចខ្លាចជួយផងជួយផងឲ្យខ្ញុំអ្នកណាគេចាប់មីងមីងប្រាប់ខ្ញុំមកខ្ញុំទៅប្រឹងបលីឲ្យអត់ទេអត់ទេអត់ទេអត់ទេអត់ទេអឺគុំគុំគុំគុំ កុំកុំកុំបដិងទេអត់កុំកុំកុំកុំអត់ជប់ទេអត់ជប់លេទេអត់ជប់លេទេអត់អត់ជប់អត់ជប់អត់ជប់លេទេអ្នកអាអ្នកនេះនេះក៏កូនតូចខ្ញុំទេណាមិនអ្នកអ្នកអ្នកសុំសុំទៅនៅទៅនៅមួយកូនតូចខ្ញុំអញ្ចឹងការថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ពីងជីវិតប្រកបដោយភាពស្វាហាប់ស្មាន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 ឡូសម្បូរដោយសារជាតិចិញ្ចឹមដែលផ្ដល់ធម្មពលនិងជួយកូនកូនឲ្យសកម្មម៉ៃឡូដើម្បីធម្មពលឆ្ពោះទៅមុខយើងក៏គល់អាហារូបត្ថម្ភពីប្រទេសជប៉ុនបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេល អត់អត់អត់មានទេនៅទេអត់មានទេនៅទេសុំទៅដៃណាសុំទៅដៃអូខ្លាចគេចាប់ខ្លាចគេចាប់ណាអាសុំទៅដៃណាណាណាអត់មានទេទេណាណាណាណាណាអ្នកអ្នកមកមកពីណាមិនមិនកូនសុំកូនកូនតូចខ្ញុំទៅទៅនៅជាមួយកូនកូនកូនទូចកូនកូនទូចហ៎កូនហេហេកូនទូចណាហេកូនហេនៅអត់នៅទូចកូនខ្ញុំនៅទូចណាហេអត់ទេកូនអឺតោកូនកូនទូចចា តូចឲ្យឲ្យគេគេនៅជាមួយយើងដែរទៅហ៎មើលមើលទៅគេគេគួរអញណាស់វាអត់មានផ្ទះហើយហើយហើយអត់មានអីអត់មាន អីហូបទៀតគេឃ្លានកូនតូចអាពេលពេលដែលម៉ែម៉ែឃ្លានម៉ែម៉ែម៉ែពិបាកចិត្តណាហើយចង់ចង់ឲ្យគេនៅមួយយើងទៅណោដល់គេណោកូនតូចណោតែម៉ែខ្ញុំខ្លាចតែសាច់ញាគេរកមិនឃើញម៉ែ កូនតូចឲ្យឲ្យឲ្យគេនៅមួយយើងយើងទៅណបងបងបងបងបងណាបងបងបងឲ្យនៅមួយតែទៅដែរណាលៀនចង់ចង់ជួបកូន គេគេឲ្យជួបកូនហ៎លៀនវល់ណាបាទណែអ្នកអ្នកអ្នកទៅនៅជាមួយនឹងខ្ញុំណាអូអូអូអូតែលៀនលៀនលៀនលៀនលៀនលៀនលៀនលៀនណាលៀនណា ลาดคลาดคลาดกีจับคลาดกีจับ p h ะฮะ a h หนุ่มมวยน้ำไป็นมาดมามาหนึ่งนะ ก็ได้ตีนีต่โอ้ยมานักเธอเนี่ย ពតូចនេះនេះប្រហែលជាជាគេបាត់កូនហើយពួកពួកពេលម៉ែបាត់បាត់កូនកកកម៉ែម៉ែយំអញ្ចឹងដែរកូនយំអើកូនយំរកកូនយំរកកូនរកកូនបាត់កូនបាត់កូនបាត់កូនអើជួយរកកូនឲ្យខ្ញុំរកកូនឲ្យខ្ញុំរកកូនឲ្យខ្ញុំវិញណាតាមផ្លូវហើយគេកូនមកមកនៅជាមួយយើង នេះនេះប្រហែលជាគេគេតាមតាមរកកូនគេហើយនៅបើកូននេះមីងមីងកុំបារម្ភអីណាចាំខ្ញុំជំនះទៅជួយរកកូនឲ្យមីងណាមីងណាមែនណា មីងមីងឆាប់ទៅមួយតិចចាំខ្ញុំរៀបចំបាយជូនអ្នកមីងណាបើពីថ្ងៃនេះទៅគាត់មកស្នាក់នៅជាមួយយើងមួយរយៈរហូតដល់គាត់រត់សាច់ញាគាត់ឃើញចាំអូនជួយរៀបចំបាយទឹកឲ្យគាត់ហើយយកគាត់ទៅមួយទឹកផងណាកុំទៅកុំទៅ គូតូចគេគេគេត្រូវទៅធ្វើការពួកពួកយើងអត់អត់អត់ធ្វើបាបអ្នកទេតែមានកុំបារម្ភឯណាពួកគាត់ជាមនុស្សល្អគាត់ធ្វើបាបមីធ្វើកាធ្វើកាធ្វើកាធ្វើកាធ្វើកាធ្វើអីមកធ្វើមកធ្វើមកធ្វើមកធ្វើណ៎ណ៎មកធ្វើមកធ្វើមកធ្វើតិចទៀតតាន់តិចទៀតបងទៅគាត់មកវិញណាទៅទៅទៅ តោះយើងយើងទៅមួយទឹកអានឹងនឹងហូបបាយណាតោះតោះអើមកមកមកអើមកមកគុំដល់អើមកមកមកអូយនេះវាតណៃហ៎ ពេលណាបានវាមកវិញអត់ពេលណាបានវាមកវិញពេលណាវាមកវិញមិញវាថាទៅតាមផ្លែទេហើយលេខក៏ទៅយូរម្ល៉េះអ្នកអ្នកអ្នកហូបបាយសិនទៅណាឃើញឃើញឃើញអ្នកថាថាឃ្លានបាយហ៎ឥឡូវមិនកុំទូចអត់អត់តន់មកអ្នកអ្នកមិនអត់ហូបបាយអញ្ចឹងជិះឃ្លានទេ ជីឈួតឈួតយើងថាពីគេហ៎ចេះតាំងជីលេងភាសាបាយសិនណាពេលដែលមានភាសាឆ្អែតហើយវិញទៅសម្ញសិនទៅពេលមានភ្នាក់ពីសម្ញហើយបងធ្វើមិនអត់ផ្ទះវិញហ្មងណាហ៎មែនណាហ៎ប៉ុន្មានណាអ្នកអ្នកអ្នកហូបហូបបាយសិនទៅណា ហូបហូបហូបបាយទៅណា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 បើគ្មាន Nescafe Blend and Brew ពេលប្រាប់របស់ខ្ញុំមិនរលូនទេ Milo សម្បូរដោយសារជាតិចិញ្ចឹមដែលផ្ដល់ធមពលនិងជួយកូនកូនឲ្យសកម្ម Milo ដើម្បីធមពលឆ្ពោះទៅមុខយើងគឺគល់អាហារូបត្ថម្ភពីប្រទេសជប៉ុនបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេល ទៅយកកូនយើងកូនយើងនៅណាទៅយកកូនយើងអីយើងអីលឿនទៅលឿនគួតកូនកូននៅទីនេះតែកូនណាកូនណាកូនណាអាយុកូនហ៎អាយុកូនយើងណាយកកូនយើងទៅណាអើកូនយើងវិញអើកូនយើងវិញ កុំយំឯងកូនណាកូនណាកូនណាកូនណា យើងនាំគ្នាគ្នាគូររូបហើយហើយយើងយើងយើងយើងគូឲ្យបានច្រើន ជើងយើងដាក់តាំងឲ្យពេញផ្ទះណោះដើម្បីកុំឲ្យអ្នកនឹកនឹកកូនរបស់អ្នកគូញុំគូគូញុំហើយហើយគូគូទូទៀតមិនហើយមិនហើយមិនហើយយក អ្នកអ្នកអ្នកគូរូបកូនអ្នកទៅខ្ញុំខ្ញុំខ្ញុំគូរូបគូរូបកូនតូចយេមកបានគួយតូចមកគូជាមួយពិតជាសុបាយសុបាយមួយទូចប៉កែយោចិត្តមួយគូចមួយទូចប៉កែលំលងអ្នកអ្នកអ្នកអ្នកនឹកអ្នកណាគេអ្នកអ្នក នឹកកូនកូនអ្នកឬក៏កូនអ្នកនឹកកូនតូចអូគូគូគូទៅគូទៅណោះគូទៅណោះតាមមួយទួយមកតាមមួយទួយមកមិញមកទួយថាទៅតាមមកផ្លែទេឥឡូវមួយទួយទៅយូរយូរម៉េចហើយយូរយូរយូរ Rồi thôi thôi Thôi thôi Alo con tôi Con nhà mau bên mau Mình con thở Kau nào Con thở tạm bơ cái này Trời ơi Thôi thôi Thôi thôi Thôi 응?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 បើគ្មាន Nescafe Blend and Brew វាប្រាប់របស់ខ្ញុំមិនរលូនទេ Milo សម្បូរដោយសារជាតិចិញ្ចឹមដែលផ្ដល់ធម្មពលនិងជួយកូនកូនឲ្យសកម្ម Milo ដើម្បីធម្មពលឆ្ពោះទៅមុខយើងគឺគល់អាហារូបត្ថម្ភពីប្រទេសជប៉ុនបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាព គ្រប់ពេល ក៏រូបអញមិញផងណាបាទមិញចាំខ្ញុំគូររូបមេស្អាតណាតែមិញកុំធ្វើមុខជ្រួញហើយជុំគេណាមិញណាយ៉ាងមិនដែរមកស្រួលអត់ បាក់ក្បាលហ្នឹងបំពោចបំពោចណាហើយសាប៊ូសាប៊ូក៏ក្បោបអស់ទៀតចាំចាំចាំពេលម៉ែម៉ែកក់ហើយម៉ែម៉ែនឹងកក់កក់ឲ្យកូនតូចវិញណាបាយបាយមើលមើលណពតពកូនតូច ពេលពេលពេលពេលប្រឡាក់សាប៊ូសាប៊ូអញ្ចឹងទៅគក់គក់ឲ្យចង់សើចណាពេលសាប៊ូពេលតែចុកភ្នែកហ្នឹងគុនតូចបាទអូគុនតូចគុនគុនតូចអាអូចុកចុកចុកចុកភ្នែកឈឺឈឺឈឺយ៉ាងម៉េចម៉ែ lệnh vậy nè ừ, ừ, ừ. lệnh lệnh lệnh ấy hơi và chắc có sao to tiết Tụi nó tụi tách rồi tôi đấy tôi nói có cà đấy đấy mình chọn người tôi chọn vai hồi tôi ngay là hồi tôi ông thẹp thắp bông đồ bố tôi quật khăn mình chọn xong chọc bay mình mẹ bông à ôn tha bông tờ liêng sợ mà xa xem đây nơi cái này nên chẳng ôn chặt chẽ cậu ban lên nè áp tay áp tay áp tay tôi tay tay ôn ôn chui លៀងសម្រួលម៉ែតិចទៅណាអញ្ចឹងមីងចង់ឲ្យខ្ញុំបញ្ចុះទេតែមីងត្រូវសន្យាជាមួយខ្ញុំណាត្រូវទប់អារម្មណ៍កុំឆេះឆាយកុំបោករបស់របរណាសន្យាជាមួយខ្ញុំណាអោអោអោអោអោអើមកទីមកទីចុកបាញ់មីហេហេញ៉ាហេទីចុកមីហេមីចុកមីចុកទៅណា កូនតូចកូនតូចទៅទៅទៅលៀងលៀងសក់ឲ្យឲ្យម៉ែសិនទៅណាម៉ែម៉ែម៉ែខ្លាចខ្លាចសាប៊ូចូលភ្នែកទុកឲ្យបើគេមើលមីងមីងទៅតូចតូចទៅលៀងសាប៊ូឲ្យម៉ែសិនទៅណាអូនទៅជួយលៀងសាប៊ូឲ្យម៉ែតិចណាទុកនៅទីនេះឲ្យបងមើលទៅទៅអាម៉ែទៅលៀងសក់ណាកុំឲ្យសាប៊ូចូលភ្នែកទៅម៉ែជួយភ្នែក ăn nhanh thịt chọc lắm mà sẽ bông tôi qua chơi mình đã chui chập chui kê ăn ở sâu kê chỉ vì sao mình sẽ đã bắt bông côn ដោយសារតែគាត់ដឹងថាអារម្មណ៍នឹងគឺជាឈឺចាប់ប៉ុណ្ណាចង់ឲ្យបង្កប់ឈាមទៅរួមលោមមីងព្យាយាមទៅឲ្យកម្លាំងចិត្តមីងហ្នឹងណាម៉ែម៉ែកុំអអន់ស្ពន់ចិត្តអីជាមួយគាត់ទេណាម៉ែណាអត់អត់អត់ទេម៉ែម៉ែអត់អត់បានខឹងនឹងនឹងកូនតូចទេហើយហើយម៉ែក៏បានទៅចំណាយចំណាយនឹងគេដែរម៉ែម៉ែម៉ែគ្រាន់ គាត់អូនគ្រាន់តែម៉ែម៉ែអត់អត់អត់ចំណែនទេគាត់គាត់ពើមើលមើលម៉ែម៉ែម៉ែម៉ែសប្បាយចិត្តតើម៉ែម៉ែសប្បាយចិត្តម៉ែម៉ែអត់អត់អត់ចំណែននឹងគេទេណាមែនណាម៉ែស្អាតម៉ែសប្បាយចិត្តចឹងណាដោយសារតែបងតូចគឺគាត់គ្មានថ្ងៃណាដែលឈប់ស្រឡាញ់ម៉ែទេណាម៉ែណាកូនតូច កូនកូនតូចគេស្រឡាញ់ម៉ែតែតែកូនតូចកូនតូចគេគេអាណិតមីងនោះព្រោះព្រោះមីងនោះគាត់គាត់គាត់បាត់បាត់បាត់កូនអញ្ចឹងហើយគាត់គាត់គាត់ចង់ឲ្យកូនតូចនៅនៅនៅក្បែរគាត់ម៉ែម៉ែអត់អត់អត់ខឹងគេទេម៉ែម៉ែអត់អត់អត់ចំណាយនឹងគេទេណាណាកូនបើ មើមើមើទៅរូបក្មេងនោះដូចដូចដូចជាធ្លាប់ឃើញនៅនៅឯណាបើបើបើជើងមើមើមើរូបក្មេងនោះនៅក្នុងក្នុងខ្សែកជើងយើងជើងនឹងឆាប់រកក្មេងៗនេះឃើញជើងជើងនឹងឆាប់ឲ្យគេត្រឡប់ត្រឡប់ទៅផ្ទះគេវិញប៉ុន្តែបើបើ យើងយើងមើលរូបរូបរបស់គេអត់អត់សុំគេអត់អត់ល្អទេអញ្ចឹងអញ្ចឹងដាស់គេសិនអ្នកអ្នកអាអ្នកអូយមិនបានទេបើ គេគេដឹងខ្លួនគេគេច្បាស់ជារោគឬមិនខានទេតែបើយើងមើលមើលរូបរបស់គេហើយយើងយើងពុកអីគេវិញក៏មិនអីដែរណោះ ស្នេហ៍ណាសេកោសេកោសេកោនៅណាមិញមិញមិញនៅលើដៃនឹងតា ចេញមកសឹកកសឹកកអុយមិនបានទេណានេះបើបើគេដឹងគេដឹងគេដឹងធ្វើធ្វើធ្វើមិនទៅបាត់បាត់បាត់ទៅណាក៏មិនឃើញគាត់គាត់តូចគាត់គាត់តូចអាគាត់តូចគាត់តូច ខ្ញុំធ្វើធ្វើបាត់សាច់កគេបើបើគេដឹងគេនឹងខឹងហើយចុះចាំចាំស្អែកទៅចាំចាំរកឲ្យគេវិញដេកដេកដេកសិន ម៉ាយយល់របស់គេក៏ត្រូវតែប្រាប់ម្ចាស់គេឲ្យដឹងដែរកូនតូចថាម៉ែម៉ែនេះជាចោលហ៎តូចឈប់ឈប់ស្រឡាញ់ម៉ែហើយម៉ែទៅនៅម្នាក់ឯងវិញកូនតូចឈប់ស្រឡាញ់ម៉ែហើយម៉ែស្អាតម៉ែនៅណាហ្នឹងម៉ែស្អាតម៉ែកុំខឹងកុំតូចចុចជាមួយបងតូចអីណាគាត់គាត់ប្រាប់ថាកុំឲ្យម៉ែខ្វល់ពីម្នាក់ស្រីហ្នឹងខ្លាំងពេកអីចង់យកយកកូនតូចចេញចេញពីយើងមែនទេជឿយើងមិនឲ្យឯងទេម៉ែ ម៉ែចង់គូគំនូគំតូចចេញទៅ ចិត្តនៅស្ដាយមានអារម្មណ៍កាន់តែឆ្ងាយដូចជើងមេលះបងក្តីស្រឡាញ់សូលះបងអទឹកភ្នែកសង្ឃឹមថ្ងៃស្អែកជាថ្ងៃល្អមួយលានការចងចាំ មានថ្ងៃណាអាចបំភ្លេចទោះចិត្តត្រូវប៉ះទង្គិចជាប់បន្តព្រោះតែចិត្តស្រឡាញ់លះបង់ដួងចិត្តស្មោះសរជូនពរ chất mình